អូខេបាទសួស្តីមិត្តភ័ក្តិអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំតែម្ដងអ្នកយើងអូខេមិត្តភ័ក្តិអ្នកនរគ្នាថ្ងៃនេះខ្ញុំបាន ចង់ចេញវីដេអូមួយបាទចង់ចេញពរៀនពីរបៀបនៃការបាញ់ WAM ដែលយើងមិនចាំបាច់ប្រើកភ្លើងពីដើមទេអូខេដោយសារតែយើងឃើញហើយថា Free Fire គឺគេតម្លាក់បាទគេថាបាញ់ AWM ពីដើម គឺកន្លោះយឺតមែនតើយើងអញ្ចឹងខ្ញុំមកបរិញ្ញានៃការបាញ់ WAM ធំតែម្ដងទេយើង យើងបាញ់ style ជាមួយនឹង emote បាទអូខេបាទបាញ់ style ដូចខ្ញុំអញ្ចឹងនិយាយគ្នាយើង អូខេហ្នឹងហើយអញ្ចឹងខ្ញុំមុននឹងទៅបរៀនអ្នកនរគ្នារបៀបនៃការលេងអាហ្នឹងគឺខ្ញុំបរៀនតែមិត្តភ័ក្តិអ្នកនរគ្នាសម្រាប់លេងទៅលើ Blue Stack ដែលនៅលើកុំព្យូទ័រតែម្ដងបើចំពោះអ្នកលេងនៅលើទូរស័ព្ទដៃគឺខ្ញុំអត់បានបរៀនទេដោយសារតែខ្ញុំអត់សូវចេះខាងលើទូរស័ព្ទដៃហ្នឹងហើយអ្នកនរគ្នាអញ្ចឹងខ្ញុំសង្ឃឹមថាមិត្តភ័ក្តិទាំងអស់គ្នាក៏ដូចជាបងបងដែលគាត់ចេះហើយគឺអត់អីទេគាត់អាចអូសរំលងវីដេអូបានប៉ុន្តែបើសិនជាមិត្តភ័ក្តិអ្នកនរគ្នា គាត់អត់ទាន់ចេះទេគាត់អាចមើលវីដេអូខ្ញុំបានខ្ញុំនឹងបរៀនមួយមួយសម្រាប់ឲ្យអ្នកទាំងអស់គ្នាបានចេះដូចខ្ញុំហើយលេងយ៉ាងហ្នឹងដែរគឺគេអត់បែនទេអ្នកទាំងអស់គ្នាណាគេថាគេអត់បែនទេព្រោះអីយើង វាវាបាញ់អត់សូវឈឺដូចដូចយើងបាញ់មកដើមឯងនេះថាយើងបាញ់ច្រែបាញ់ជីបាញ់ជីឈឺជាង តែបើសិនជាយើងបាញ់ចេះវា damage The Mac វាអត់សូវឈឺទេវាលឿនមែនប៉ុន្តែ The Mac អត់សូវឈឺទេប៉ុន្តែអ្នកនរគ្នាបើសិនជាចង់ដាក់អ្នកនរគ្នាអាចរៀនតាមខ្ញុំបានអូខេតោះឥឡូវកុំឲ្យខាតពេលវេលាយូរអ្នកនរគ្នាអាចតាមដានវីដេអូខ្ញុំតែម្ដងឥឡូវខ្ញុំចូលទៅពីអ្នកនរគ្នាតែម្ដង Let's go អូខេបើជាដំបូងយើងត្រូវចេះនេះយើងអ្នកអ្នកដែលគាត់លេងលើ blue stack លើ computer គាត់ដឹងហើយអញ្ចឹងយើងចូលមកកន្លែងសេរីតែម្ដងអូខេនេះចូលនៅកន្លែងសេរីហ្នឹងហើយអ្នកនរគ្នាអញ្ចឹងចូលនៅកន្លែងសេរីនេះយើងឃើញអឺ កន្លែងខ្ញុំនេះខ្ញុំរៀបហើយអញ្ចឹងអ្នកយើងក្លេកមើលមកខាងនេះខាងនេះយើងមាន script មួយនេះអ្នកយើងនឹងអីអឺអ្នកនរគ្នាគ្រាន់តែទាញ script នឹងមួយមកយើងទាញ script នឹងមកដាក់អញ្ចឹងមកអ្នកនរគ្នាហ្នឹងហើយពេលដាក់ហើយយើងអឺបើខ្ញុំមានស្រាប់ហើយអញ្ចឹងខ្ញុំអត់យកមកទេអឺយើងយកបណ្ណាហើយកន្លែងនេះយើងកំណត់អក្សរអីកំណត់កំណត់ទៅតែខ្ញុំខ្ញុំដាក់អក្សរ E ទៅសារតែវា E វានៅគៀកដៃយើងស្រួលបាញ់វាអញ្ចឹងអូខេឥឡូវខ្ញុំចូលទៅកន្លែងនេះកន្លែងសញ្ញា Q នេះមួយមកយើងចុចមកវា load ចែក អ្នកនរគ្នាហ្នឹងហើយតែបើពេលពេលដំបូងអ្នកនរគ្នាពេលចូលមកគឺអត់មានទេណាអត់មានដូចខ្ញុំទេហ្នឹងហើយចូលមកគឺវាភ្លឹងចឹងហ្មងអញ្ចឹងអ្នកនរគ្នាអត់អត់អត់អីពិបាកទេអាចយកបានខ្ញុំដាក់នៅខាងក្រោមវីដេអូ description នៅខាងក្រោមហើយអ្នកនរគ្នាកាន់តែ copy ទៅដាក់ទៅបានហើយគាត់អ្នកនរគ្នា copy មកយើងយកមកផាសដូចខ្ញុំចឹងមកអ្នកនរគ្នាផាសហើយអ្នកនរគ្នាធ្វើជាបន្តទៅទៀតគឺយើងគ្រាន់តែកន្លែងនេះចឹងឥឡូវអ្នកនរគ្នាធ្វើតាមខ្ញុំណាអ្នកនរគ្នាធ្វើមួយមួយមក យើងលុបអានឹងចោលមកដោយសារតែលោកយើងហេតុអីបានយើងយកលុបអានឹងចោលដោយសារតែទី1គឺពេលខ្លះដៃបាញ់នេះអាចអាចដៃបាញ់ក្របកន្លែងនេះនេះគ្នាពេលខ្លះនេះយើងយកមកដាក់ដៃណាយកមកដាក់នៅកន្លែងណាក៏បានដែរអញ្ចឹងហើយគឺវាអត់ដូចគ្នាទេអញ្ចឹងអ្នកអរគ្នាដាក់លេខណាក៏ដាក់ចោះប៉ុន្តែគ្រាន់អ្នកអរគ្នាគ្រាន់យកម៉ៅអាអាចុងម៉ៅនឹងយើងនឹង select នៅខាងម៉ៅឆ្វេងម៉ៅម៉ៅឆ្វេងមួយ គឺវាមានលោតលេខទេអញ្ចឹងម៉ៅឆ្វេងហើយយើងចុចម៉ៅស្ដាំម្ដង ហ្នឹងហើយអញ្ចឹងវាលោតចូលមកខ្លួនឯងអូខេហើយអាកន្លែង weight 10អាអាកន្លែង weight 40នេះអ្នកនរគ្នាដាក់ដូចខ្ញុំមកអូខេឥឡូវជាហ៊ានបន្តគឺយើងត្រូវចេះជាហ៊ានបន្តយើងលុបអានឹងចោលដូចគ្នាអូខេអា tab ហ្នឹងយើងលុបចោលសិនមកអូខេបន្តពីលុបចោលហើយអ្នកនរគ្នាអាចធ្វើការ អឺអូខេអ្នកនរគ្នាឥឡូវយើងសូមធ្វើការបន្តទៀតមិនដាច់តិចហ្នឹងហើយអូខេឥឡូវកន្លែង tab ហ្នឹងបើជាបន្តកន្លែង tab ហ្នឹងគឺយើងត្រូវលុបចោលដូចខ្ញុំចឹងដែរមកបន្ទាប់ដែលយើងលុបចោលហើយធម្មតាកន្លែងដាក់កំភ្លើងនេះពេលខ្លះយើងយកមកដាក់នៅខាងក្រោមដាក់វិញណាក៏ដាក់ចោលប៉ុន្តែគាត់គាត់ថាធ្វើជំហានតាមខ្ញុំមកអ្នកនរគ្នាយកមកឆ្វេង select ទៅលើនឹងមួយមកហ្នឹងហើយលើ WAM ហ្នឹង ហើយយើងចុច mouse ស្ដាំវិញអូខេលេខនឹងវា load ចុះហើយអូខេបន្ទាប់មកកន្លែងនេះ weight ទី1យើងដាក់មួយដូចខ្ញុំបាទអូខេបន្ទាប់មកយើងយើងចូលមកកន្លែងជំហាននេះមួយទៀតជំហានមួយទៀតនេះគឺយើងថែបទៀតហើយអញ្ចឹងយើងលុបចោលសិនមកអ្នកអរគ្នាណាយើងលុបចោលហើយបន្ទាប់លឿងលុបចោលហើយយើងមកមើលកន្លែងរូប emote រូប emote យើងដាក់នៅកន្លែងណាក៏ដាក់ចុះប៉ុន្តែគ្រាន់ថាអ្នកអរគ្នាយកមកហ្នឹងហើយមកចុចមកឆ្វេងដូចខ្ញុំដែរមកហើយចុចមកស្ដាំមកគឺវាលេខវាលោដែរ អូខេបន្ទាប់ពីយើងធ្វើបានហើយអាកន្លែង weight ទី5នេះគឺយើងដាក់5ដូចខ្ញុំដែរហើយអា tab ចុងក្រោយនេះអឺអ្នកនរគ្នាអាចលុបសិនមកហ្នឹងហើយលុបដូចខ្ញុំចឹងដែរលុបហើយអ្នកនរគ្នាចុចអឺ save មួយសិន save មួយសិនហើយអ្នកនរគ្នាថយដូចខ្ញុំដែរសិនមកហ្នឹងហើយថយចឹងហើយអឺអ្នកនរគ្នាទៅរកកន្លែង emote ចឹង emote ខ្ញុំដាក់នៅនេះអញ្ចឹងខ្ញុំចុចលេខ emote ហើយឲ្យវាចេញ style ROM 1 2 3ចឹងហើយយើងចុចកន្លែងវិញយើងចូលទៅកន្លែងហ្នឹងវិញដែរហ្នឹងហើយយើងចូលទៅកន្លែង script យើងវិញ ហើយយើងមកចុចកន្លែងលើ tab ហ្នឹងហើយ tab យើងមិញហ្នឹងណាអ្នកនរអូខេបន្ទាប់យើងដាក់ tab ហើយយើងមក select លើមកឆ្វេងលើ style rom ណាក៏បានដែរអញ្ចឹងខ្ញុំដាក់លើ style rom pedo ហើយចុចមកស្ដាប់អូខេតែប៉ុណ្ណាខ្ញុំចុច save ហ្នឹងអូខេហើយ save ហើយខ្ញុំថយតែម្ដងអូខេឥឡូវខ្ញុំបានបំពេញរួចរាល់ហើយឥឡូវយើងមកមើលការ test តែម្ដងអូខេអូខេឥឡូវខ្ញុំតេសបានរួចរាល់ហើយអ្នកនរ ចឹងអ្នកនរគ្នាអាចធ្វើការរៀនតាមខ្ញុំបានហើយបើសិនជាអ្នកនរគ្នាមានចម្ងល់អីអាចខមមិននៅខាងខាងខមវីដេអូខ្ញុំបាន ហើយបើសិនជាបងបងគាត់ចេះហើយគាត់អាចពស់រំលងបានហើយចំពោះ style នេះខ្ញុំបងឃើញបង KH អីគាត់លេងប៉ុន្តែគាត់តែក្នុង YouTube ខ្ញុំឃើញគេលេងច្រើនដែរប៉ុន្តែគាត់ថាអឺមានតែជនជាតិបរិញ្ញាអញ្ចឹងខ្ញុំសូមបង្ហាញទ្រុសទ្រុសហើយថ្ងៃបើសិនជាអ្នកអរគ្នាអត់បានតន់ទេ អាច comment ខាងក្រោមខ្ញុំបានហ្នឹងហើយអ្នកនរអគ្នាកុំភ្លេចធ្វើការជួយ subscribe channel ខ្ញុំម្នាក់មួយផងអូខេបាយបាយ